ផ្ទុះការជជែកវែកញែករឿងស្ត្រីជាប្រពន្ធនាំគ្នាទៅវ័យប្រពន្ធចុងក្នុងបន្ទប់នោះ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីចេញមុខប្រតិកម្មថ្មីថ្មីនេះនៅលើបណ្ដាញសង្គមបន្ទាប់ពីមាន account Facebook ដែលត្រូវបានអះអាងថាជាប្រពន្ធដើមបានបង្ហោះវីដេអូក៏ដូចជារូបភាពជាច្រើនពីសកម្មភាពផិតក្បត់ របស់បុរសជាប្តីជាមួយនឹងស្រីស្នេហ៍ធ្វើឲ្យមានការចែករំលែកនិងបញ្ចេញមតិវេញញែកយ៉ាងប្រងព្រាតក្នុងនោះក៏មានបុគ្គលល្បីល្បី ជាពិសេសអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីក៏បានបញ្ចេញប្រតិកម្មផងដែរបើតាមទំព័រ Facebook របស់លោកផែងវណ្ណៈដែលបង្ហោះបានលើកឡើងថាខ្ញុំបានឃើញព័ត៌មានគណនី Facebook មួយមានឈ្មោះសូនសុជាតិបាន បង្ហោះរូបភាពហិង្សា ដែលក្រុមគ្រួសារគាត់លើកគ្នាទៅវាយស្រីស្នេហ៍របស់ប្តី ចាប់ស្រីស្នេហ៍របស់ប្តីស្រាថត បង្ហោះ Facebook ដែលគ្មានកោតក្រែងច្បាប់បន្តិចសោះអំពើផាត់ក្បត់ មានច្បាប់ចែងថាមិនអាច បុគ្គលទាំងនេះ លើកគ្នាទៅប្រើអំពើហិង្សាតាមអំពើចិត្តនោះទេបើតាមឃើញប្តីឬប្រពន្ធផិតក្បត់ត្រូវប្តឹងទៅអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការច្បាប់មិនមែនកាត់ទោសខ្លួនឯងទេខ្ញុំមិនគ្រប់គ្រងអំពើផិតក្បត់ទេ ហើយក៏មិនគ្រប់គ្រងអំពើហិង្សាដែរប្រទេស មានច្បាប់គ្រួសារមានវិន័យខុសត្រូវអី ត្រូវឲ្យច្បាប់ជាអ្នកដោះស្រាយស្មាតកិច្ចគួរស្រាវជ្រាវករណីនេះដើម្បីមានវិធានការច្បាប់ជៀសវាងអ្នកដទៃប្រព្រឹត្តខុសច្បាប់បែបនេះបន្តទៀតដោយឡែកសម្រាប់លោកជំទាវញ៉ែមមរកនអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិង ជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ ចាត់ទុកថា ទង្វើរបស់ប្រពន្ធដើមកាយសាហាវនិងស្នើដល់សមាជិកចាត់វិធានការច្បាប់ផងដែរលោកជំទាវបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាប្រពន្ធដើមនិងបាក់ពួកមួយក្រុមទៅវាយធ្វើបាបស្រីកំណាន់ប្តីអាក្រាតកាយបានលុបវីដេអូនិងរូបថតដែលខ្លួនបង្ហោះអស់ហើយប្រហែលគិតថាលុបបាត់និងរួចខ្លួនទង្វើកាចសាហាវហួហេតុនេះសូមសមត្ថកិច្ចមេតាចាត់វិធានការតាមផ្លូវច្បាប់ដើម្បីពង្រឹងវិស័យច្បាប់និងជៀសវាងការយកគំរូតាមគន់